សវិញជាណោភៈវាំងហនតេសងវិញជាណោបង្រាភៈវោថា មង្កាមាភង្វាំងហនតេធម្មង្ទេសីបង្រាភង្វោ អ្នកដើរចំមហារានគេក៏អាចស្គាល់ងាយអ្នកដែលអន្តរាយគេក៏អាចស្គាល់ពិត អ្នកប្រាថ្នាធល្អិតល្អក្នុងចិត្តហើយខំប្រព្រឹត្តនឹងបានចំរាអ្នក ដើរទ្រុងធស្អប់ធអត់កាអត់កានចំរើវិញនេះទៅមុខ សំតាំងសੰងបញ្ញាហនតេសន្តេនអ្នកកងរងតេបេយ៉ាង សង្តាំងធម្មងរចេតេតាបង្រាភាំងវាំងតមកខាង អ្នកដាលស្រឡាញ់ពេញចិត្តស្នេហាតែនឹងមនុស្សណាអង្គសពបរោះ តែមិនស្រឡាញ់ពេញចិត្តទាំងអស់នឹងអ្នកសប្បុរសមកធ្វើជាមិត្ត សេចក្តីស្រឡាញ់ពេញចិត្តគុំនិតហើយទៅគប់មិត្តអង្គសពបរោះ គប់ចិត្តក្នុងធឬមួយរបស់ហេតុនោះទាំងអស់នាំឲ្យវិនិច្ឆ័យ និនទាសីល័យសង្ឃាសីល័យអង្នុតថាតាចង់យោនាងរោ lẹn xa cao thẹn bánh nhà nó ta bạn ra hẹn vẹn ta ច្រើនមួយ និយាយច្រើនមួយនឹងអ្នកអត់ព្រួយ អត់គិតប្រឹងប្រា អ្នកខ្ជិលច្រអស់មិនមានខ្នះខ្នែងខឹងច្រើនសំដាយឲ្យគេឃើញបាន ថាធទាំងនោះមិនជាកលយានាំឲ្យខកខានខានខូនប្រយោជន៍ មានជាប្រធានតិចច្រើនដល់ហោចនំបងប្រយោហើយឲ្យវិញ្ញាណ យោមានតាំងរាំងបែងតាំងរាំងវីជីងណាំងកាំងកាំងតាំងយោពាក់ណាំងបាំងហុង សន្តោអ្នកភរៈតេតាបងរាភវតមុខខាង នរជនណា មានទ្រមធនធាហើយខ្លួនមិនបានចិញ្ចឹមរាំងសា មេត្តាបៃតាដែលចាស់ចរីហេតុនោះទៅជានាំឲ្យវិញ្ញាណ យោព្រាមណាំងសង្មណាំងវីអញ្ញងវីបេវនិបបកាំងមុងសា ទេអ្នកវច្ចចេតិ ព្រាមឬពួកសង្ឃមណង្ពួកស្មមឬអ្នកដតៃដតៃដោយមុខសាវិទ្យា ឃ្លានពាក្យប្រពៃនោះប្រទាន័យសេចក្តីវិនិច្ឆ័យបញ្ហុង tạng vật ta bộng đề sa sẵn hẹn ranh nhô sẵn phô chẳng nô Oh. ច្រើនមាសប្រាំងចម្រើននិងគ្រឿងអាហារលបលាក់របស់ដែលឆ្ងាញ់ពីសា សេម្នាក់ឯងជីប្រធានវិនិច្ឆ័យជាតតថាប់ធោ thẹn nạt thật thô cô tanh thật thô chẳng vô nén rô sanh nhà tăng ăn tệ mạnh nhé tê ta អ្នកដែលប្រកម្មជាតិត្រមត្រកោហើយមិនប្រមោលសាច់ញានសន្តាមើងាយញាតខ្លួន នដោយអាងខ្លួនមាននោះជាប្រធាសេចក្តីវិញ ថេថតតាសរាថតតាអង្ខងថតតាចាំងយោនាងរោ លាត់ធាងលាត់ធាងវិលាសេតេតា វាំងតមុខខាងជន់អ្នកប្រព្រឹត្តលបែងបីប្រការលបែងស្រីលបែងស្រា លបែងភ្នល់ទាំងឡាយធ្វើទ្របខ្លួនមានឲ្យអន្តរាយការលបែងទាំងឡាយ នាំវិនិច្ឆ័យសេហិញទិរេហិញអង្សន្តតថាវេ សញ្ញាសុបង្ទូសង្តិទុំសង្តេបង្រង្ទីរេសតា ភវៈតមុខੰប្រហមិនត្រេកអនឹងប្រពន្ធខ្លួនហើយទៅជាប់ជូននឹងស្រីបេសយា ទ្រង់នឹងប្រពន្ធកូនជននេះលីហេតុនោះទៅជា Nóm ai vĩnh liêng Ăn tay tặng gia Vẹn nô pa sa Ăn nê តេងតំពាំងរុតខាងនេះតាំងសាអេសាអ្នកសងបាំងតេតា បង្រាភ័ងវៈតមុខខាងបងរងមានវ័យដែលចាំងហុងពេ ហើយមានដំរែកដោយក្តីតណ្ហានាំយ៉ាងស្រីខ្មែងមកធ្វើភរិយាហេតុនោះ ទៅជានាំឲ្យវិនិច្ឆ័យអត្តថាំងសោដឹងវិង្កេងរៈនឹង បង្រឹងសង្វេពេងតាទេសង្អេងសង្រយ៉ាងសមੰងថាងពេតេតា វង្តមុខខាងបងរះតាំងស្រីអ្នកលេងខ្ចាំងខ្ជីឬស្រីទាំងឡាយតាំងបរងនោះ ដែលជាអ្នកលេងខ្ចាំងខ្ជាយដូច្នោះអំពើទាំងនោះនាំឲ្យវិញ្ញាណ បាំងផកមហាតនហោខន្តេយេជាយ៉ាងតែកលែសា ចង្រិតចាំងបន្ថាងយ៉ាងតេតាបងរាភាំងវាំងតមុខខាង ជនណាកើតក្នុងត្រកោជាខ្សាត់អ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ ចង់បានជាស្ដេចសោយរាជស្ដុកស្ដំហេតុនោះនឹងណអើយដល់វិញ្ញាណ ra, เอเตปังนาราพยังเวโลเก bản định to sẵn mẹ về khai dân រិយាទាំងសនៈសម្បណ្ណាសង្សលោកังភាំងចង្ទេសិវੰ ជនជាបណ្ឌិតគុណិតប្រសាបានឃើញដំណើរនៃហែនវេនេះ ដល់សត្វក្នុងលោកកាំងសននេះវាកិច្ចពីវិនិច្ឆ័យគប់រងចំរា